កាលនៅពីក្មេងខ្ញុំធ្លាប់មើលរឿងគេប្រាប់ថាបើយើងចង់សក់របស់យើងជាមួយនឹងអ្នកណាគេម្នាក់យើងនឹងគេម្នាក់នោះប្រកាសជាស្រឡាញ់គ្នារហូតទៅចាំបាច់ធ្វើអញ្ចឹងបានយើងអាចស្រឡាញ់គ្នារហូតមែនពួកយើងស្រឡាញ់គ្នារហូតដល់ខ្លួនឯងអត់ចាំបាច់ពឹងពាក់លើខ្សែសក់នឹងក៏បានដែរត្រូវអត់ មែនទេប្រហែលថ្ងៃក្រោយបើសិនជាមានបញ្ហាអីខ្លាំងយើងត្រូវតែត្រឡប់មកកាយសក់នេះជាមួយនឹងគ្នាម្ដងទៀតដើម្បីបញ្ជាក់ថាធ្លាប់ស្រឡាញ់គ្នាខ្លាំងអញ្ចឹងយើងសន្យានឹងគ្នា ថាស្រឡាញ់គ្នារហូតទោះបីជា មានរឿងអីកើតឡើងក៏អត់បោះបង់ចោលគ្នាដែរណាខ្សែភាពយន្តភាគរឿងស្រីមាសស្រីពេជ្រមាន តែនៅលើ app Sastra Film តែមួយគត់